ម្ដាយក្មេកខ្ញុំករណាគាត់មានជំនឿខ្លាំងខាងគ្រូទាយធ្វើស្អីតិចក៏ទាយមិនថាការងាររកស៊ីឬក៏បញ្ហាសុខភាព ហើយបែបន់ហើយតែធ្វើបាបគាត់រហូតមិនចេះស្វាងហើយខ្ញុំកណាឆ្ងល់ថា តើពពួកភ្នែកងងឹតឬគ្រូមុនអាគមទាំងអស់នឹងដំបងវាកើតចេញពីណានឹងហើយ មន្តអាគមអីទាំងអស់ដំបូងវាកើតមកពីជំនឿក្នុងសង្គមណាមានជំនឿអាហ្នឹងវាត្រូវតែមានហើយបើសង្គមណាលែងមានជំនឿសង្គមនោះក៏លែងមាន ដែរឧទាហរណ៍ដូចសង្គមអាត្មាមួយ ម្នាក់ឯងចុះដល់អាត្មាឈប់ជឿរឿងខ្មោចរឿងព្រាយរឿងលាក់ឆុងអីហ្នឹងទៅអញ្ចឹងរូបមន្តទាំងអស់ហ្នឹង អត់មាននៅក្នុងអាត្មាទេបើទោះជាដឹងថាមានក៏អាត្មាអត់ប្រើដែរគឺ nothing អត់ប្រយោជន៍ខ្មោចព្រាយបិសាចទោះបីអាត្មារៀនទៅវាដឹងមានកំណត់អីចេះតែអាត្មាអត់ទៅជឿអត់ទៅបន់ស្រន់វាទេមានមានតែវាទៅវាអត់មាន ពាក់ព័ន្ធអីជាមួយអាត្មាទេឃើញទេអញ្ចឹងកំណើតវាកុំទៅរោពីដំបងរោពីឥឡូវពួកយើង កើតមកនៅក្នុងសង្គមបែបហ្នឹងគេជឿយ៉ាងនេះគេជឿយ៉ាងនោះប៉ុន្តែយើងកើតមកដំបូងមានណាអត់មានទេដល់លើគេនិយាយយូរយូរជឿគេជឿឯងអាហ្នឹងចាប់ដើមមានដំណឹងហើយទៅរកពីអាដំបងឡើយរមឃើញទេតែវាកើតពីការភ័យបារម្ភកើតពីការជឿនេះជឿនោះកើតពីការភ័យខ្លាចហើយតែខ្លាចទៅវាឆោតពេលវាឆោតទៅឆោតបដ ாய் អញ្ចឹងណាអឺដោយទីហោថានៅក្នុងព្រៃគេ អឺបន្លំខ្លួនធ្វើខ្មោចលងធ្វើពាក់កណាត់សអីក៏លុំចឹងទៅក៏ហុំចឹងទៅហើយដល់យើងវាអត់ដឹងការពិតណាស្មានតែខ្មោចលងមែនយើងក៏ខ្លាចរហូតចឹងទៅថៃនិយាយតគ្នាថាហ្នឹងខ្មោចលងខ្ញុំប្រាប់កូនប្រាប់ចៅចឹងទៀតទៅផ្លូវហ្នឹងកំទៅខ្មោចមែនណាបើមិនជឿក៏ប្រមាថអីចេះទៅទៅសន្តិភាពពិតមានអ្នកបន្លំខ្លួនធ្វើចឹងណា អានឹងទីមួយយើងខ្លាចខ្លាចហើយយើងជឿដល់ជឿហើយជំនឿមានខ្មោចហ្នឹងកើតក្នុងក្បាលយើងរហូតទៅប៉ុន្តែសួរតអ្នកប្រឡាចហ្នឹងគេជឿគេអត់ជឿផងនោះហ្នឹងហើយគេអ្នកធ្វើហ្នឹងគេមិនជឿទេជឿតែយើង អ្នកដែលត្រូវគេប្រឡប់ហ្នឹងឯងត្រូវដឹងថាអឺអ្នកប្រឡប់យើងគេអត់ឡប់ទេឡប់តែយើង ដែលត្រូវគេប្រឡប់ហ្នឹងឯងអ្នកដែលកុហកយើង គេអត់ជឿទេពាក្យដែលគេយកមកកុហកហ្នឹងជឿតែយើងដែលត្រូវបានគេកុហកហ្នឹងឯងនិយាយបែបនេះមិនមែនបានន័យថារាល់ការទាយរាល់ការមើលទាំងអស់ហ្នឹងសុទ្ធតែជារឿងបោកប្រាស់ក៏ទេដែរខ្លះគាត់ធ្វើតាមគ្នាតាមគ្នាតាមក្បួនតាមអីអីចឹងមកហើយក៏គាត់ជឿចឹងមែនមិនមែនជាការបោកប្រាស់អីទេតែកម្រិតគាត់មានត្រឹមប៉ុណ្ណឹងយើងនិយាយឲ្យយុត្តិធម៌ណា មែនថាឲ្យតែចេះទុះចេះទាយនឹងសិតតែបោកប្រាស់មែនទេកម្រិតគាត់គាត់មានប៉ុណ្ណឹងហើយគាត់ជឿអញ្ចឹងថាវាមានអញ្ចឹងបានគាត់ធ្វើហ្នឹងបើគ្រាន់តែខ្លះយករបស់ហ្នឹងមកធ្វើ ក្នុងបំណងជាជាលក្ខណៈសុចរិតខ្លះទៀតមានចេតនាមិនល្អតែម្ដងវាវាពិបាក រាល់ថ្ងៃវាពិបាកឋានណាប្រើរបៀនទាំងអស់នឹង ដោយ ទឹកចិត្តបរិសុទ្ធណាណាប្រើដោយបំមិនបរិសុទ្ធបើសម័យពីមុនយើងធ្លាប់លឺរបៀនអីផ្សេងផ្សេង ការខ្លាំងប៉កែអីផ្សេងផ្សេងគឺតែងតែមានតំណមអញ្ចឹងណាមានតំណមកាលណាមិនតอมនៅតំណមនឹងទេវាសាប ហើយវាអត់ប៉កែទេ ព្រោះវាមានលបៀនខ្លះហ្នឹងវាបានមកពីអមនុស្សពីពួកគេអ្នករសាពាក្យសច្ចៈអីអីចឹងទៅណាចឹងតលមនុស្សនឹងមិនមានការលោភលន់មនុស្សនឹងស្មោះត្រង់អីទៅ បាន គេឲ្យប្រកែដើម្បីក្រណមកការពៀខ្លួនឬក៏សង្គ្រោះអ្នក ដតីម្ដងមកការអីចឹងទៅ ហើយតែចូលក្នុងការលោភលន់ចូលនៅក្នុងការអួតអាងគឺលែងប្រកែពីព្រោះវាបានមក ចាស់មិនដឹងថាគាត់បានពាក្យហ្នឹងពំពីណាថាអ្នកសច្ចាំងជួយអីចឹងទៅបើគិតមើលទៅ ពួករុក្ខទេវតាពួកស្អីស្អីដែលគេ មានធัวនឹងអីគេតែរសាចឹងហើយបានគេឲ្យមានតំណមប៉ុន្តែយើងឥឡូវវាខ្លាំងគ្រប់តែរឿងចឹងខ្លាយគ្រូបកែមួយផ្សាយតាមเพจចេះមកតែចេះចេះគ្រប់តែរឿងដូចចឹងទៅខ្មែរគ្រាន់តែឃើញចឹងឃើញវាវាអត់បកែមកថាអត់បកែបកែទៅអួត ហើយអំបូររបស់អាត្មាហ្នឹងគឺបូរអ្នកខ្លាំងបកែពីមុនមកខាងពុកមាញោមស្រីក៏មានអ្នកខ្លាំងបកែហើយជីតាអាត្មាបកើតហ្នឹងក៏គាត់ខ្លាំងបកែដែរផ្នែករឿងចឹងចឹងប៉ុន្តែវាមានតំណមអត់បកែគ្រប់រឿងទេមិនមែនលេងដាក់មកជំងឺ100មុខមើលជា100មុខ ដូចបារមីបងស្រីអីចេញមកអញ្ចឹងអត់ទេអត់អញ្ចឹងអត់មានគ្រប់មុខអញ្ចឹងទេគ្រប់មុខពេទ្យយើងមើលមករៀនមកជីវិតហ្នឹងបើរៀនជំនាញបានតែមួយអីណាឃើញទេបានតែមួយអីថ្លើមថ្លើមអញ្ចឹងទៅខួរក្បាលខួរក្បាលទៅពេទ្យខាងបេះដូងបេះដូងទៅ ខាងកាពះពោះវៀនកាពះពោះវៀនទៅឃើញទេខាង អីទៀតចឹងទៅមួយជីវិតផងគេរៀនបានជំនាញតែមួយមួយហ្នឹងហើយដល់ពេលឲ្យតែខ្លាយគ្រូបកាឥឡូវជំនាញគ្រប់តែរឿងស្អីក៏បានស្អីក៏បានអញ្ចឹងសរុបមកវាអត់បានទាំងអស់នោះព្រាលទាំងអស់ដោយជីតាអាត្មា អ្នកជំងឺឈឺ តំណមគាត់ហ្នឹងគាត់មាន មានតំណមគឺទល់តែអ្នកឈឺហ្នឹងគឺឈឺគេមើលឡើងជា នៅវាទល់តែចឹងបើអ្នកជំងឺហ្នឹងគេនៅមើលជាទេអឺទៅមើលទៅទៅពេទ្យទៅអីទៅប៉ុន្តែអ្នកដែលគាត់មើលបានទល់តែមនុស្សហ្នឹងគេលែងមើលគេលែងមើលគេបោះចោលអញ្ចឹងទៅគេថាមនុស្សហ្នឹងមើលឡើងជាជាពិសេសមនុស្សឈួតមនុស្សអីហ្នឹងគាត់មើលជា ហ្នឹងហើយប៉ិនបើគេយកអ្នកជំងឺឲ្យទៅគាត់មើលហ្មងក៏អត់មើលដែរវាមានតំណមអញ្ចឹងណាវាមានតំណមអាភាពខ្លាំងបកាយរបស់ចាស់ចាស់ពីដើមហ្នឹងវាមានតំណមគឺខ្លាចយើងហ្នឹងវាទៅលោបលុនវាទៅកុហកបោកប្រាស់គេហ្នឹងណាដោយអាជាការពិតដែលថ្មដឹងមួយហ្នឹងប្រឡងគាត់ចុងក្រោយម្ដាយក្មេកមីងពៅថ្មនៅថ្ងៃហ្នឹង មីងអានោះហ្នឹងហើយណាម្ដាយក្មេកគាត់ហ្នឹងតែគាត់បាត់បង់ស្មារតីណាយើងហៅសាមញ្ញថាឈួតដើរលេងដឹងអីណាគ្រូណាមើលកន្លែងកើតពេទ្យណាមើលក៏មិនកើតដើរដើរទៅគាត់មកជួបគាត់ចៃដន្យអានេះហៅថាមានឧបនិស្ស័យគាត់យកមកមើលមើលទៅជាជាទៅក៏ធ្វើប្រឡងគ្នាទៅអញ្ចឹងណា មានដំណំរបៀនទាំងឡាយពីដើមមកវាពាក់ព័ន្ធជាមួយនឹងអ្នកសច្ចាំងឬក៏ស័យស្អីហ្នឹងពាក់ព័ន្ធនឹងគុណធម៌អីផ្សេងផ្សេងហ្នឹងគឺមិនដើម្បីអួតអាងមិនដើម្បីលោភលន់អាហ្នឹងបានវានៅស័ក្តិសិទ្ធិចឹងហើយស្មោះត្រង់មានដំណំហើយតែតែទម្លុះតំណមហ្នឹងលែងប្រកែ ហ្នឹងហើយព្រោះអីចិត្តហ្នឹងវាលោភលន់បាត់ហើយចិត្តហ្នឹងវាអួតអាងបាត់ហើយអដូចក្រុមប្អូនថ្លៃរបស់ជីតាអាត្មាហ្នឹងអឺពួកគាត់មានវិធីសមាធិហាត់ក្បាច់គុណសម័យហ្នឹងណាអឺរៀបបាយសីរៀបអីចឹងទៅឲ្យតែថ្ងៃសិលហ្នឹងទៅអង្គុយសមាធិអង្គុយប៉ុន្តែ train ហ្មងចេះហ្មងចេះ ក្បាច់គុណហ្មងប៉ុន្តែចេញមកវិញដូចអត់ចេះចឹងតែគេថ្វាយគ្រូថ្វាយអីគេចឹងប៉ុន្តែក្បាច់គុណនោះចេះតែពេលណាសម្រាប់ការពារខ្លួនទេឧទាហរណ៍ថាសម្រាប់ជួយគេសម្រាប់ការពារខ្លួនអឺត្រូវគេធ្វើបាបអានឹងគឺថាចេះមិនដឹងមកពីណាទេអ្វីមិនដែលចាញ់ទេក្រុមគាត់ហ្នឹង ប៉ុន្តែតំណមមួយតំណមមួយគឺហាមរោរឿងគេ ហាមធ្វើបាបគេ វាមានតំណមអញ្ចឹងហ្នឹងហើយហើយបើថាត្រូវគេធ្វើបាបទៅដូចថាភ្លាមភ្លាមហ្នឹងដូចសាច់ដុំឡង់ប៉ោងប៉ប៉ុនប៉ុនណានៃហ្នឹងដាក់ម្ដាយម្ដាយហើពួកគេកាន់អញ្ចឹងណានិយាយវាទៅក្នុងតិចទៅថា ពួកគេកាន់គេជួយការពារហ្នឹងអញ្ចឹង តែគេត្រូវមានដំណំតែមើងងាយគេមុនគឺលបួសហើយអត់គឺអត់ចេះអីនឹងតែហ្មងស៊ីនហ្មងអត់ចេះអីទេ គេអត់ជួយទេហើយគ្រោះថ្នាក់តរោរឿងគេប្រមាថគេជេរបចោគេអីចឹងអាហ្នឹងសាបហើយត្រូវគ្រោះថ្នាក់របៀបអញ្ចឹងអញ្ចឹងវាមានអញ្ចឹងបើប្រហែលថ្ងៃយើងមើលមកតែគ្រូចេញតាម Facebook តាម Page ហើយចេះ100រឿង1000រឿងរឿងអីក៏បានដែរ អាត្មាគាត់ណាឃើញអញ្ចឹងអាត្មាអូសម្លំដែលបានមើលឲ្យបានកន្លះនាទីគឺវាមិនជឿសូម្បីតែ0ដកភាគរយសង្ឃថាដឹងជឿយកស្អីទៅជឿទេអាអួតអញ្ចឹងព្រោះអាត្មាដឹង ដឹងថារបៀបទាំងអស់ហ្នឹងវាត្រូវមាន ដំណំជាពិសេសគឺការអួតអាងហ្នឹងឯងនឹងការអួតអាងការលោភលន់ហ្នឹងហើយធ្វើអំពើអសិលធម៌អីផ្សេងផ្សេងជេរបចោយនេះមិនបានទេដូច ពុកមីបោះញោមស្រីថ្មហ្នឹងគាត់អ្នកខ្លាំងបកែកាប់មុតដុតម្ឆេះហ្នឹងឯងគឺបាញ់មិនស្លាប់ទេប៉ុន្តែគ្រូហាមថាកុំជេរគេតំណមតំណមតំណមជេរហ្មងត្រូវមានតំណមភាពខ្លាំងត្រូវមាន តំណមហ្នឹងដល់ពេលប្រមាថជេរគេទៅវាបាញ់ស្លាប់ទៅអង្កម្មតន់ជេរគេបាញ់ប្រមាណក៏មិនត្រូវ បាញ់ប្រមាណក៏មិនអី សិនដល់ជេរគេគេសល់តែមួយក្របប្រហើចោលត្រូវឃើញទេទីផុតអស់លក្ខដដែលអញ្ចឹងឲ្យបានរបៀបខ្លាំងប៉កែអីទាំងអស់ជីតាអាត្មានឹងទុកឲ្យមកញោមប្រុសញោមប្រុសទុកឲ្យមកអាត្មាទេអាត្មាអត់រៀនទេហ្នឹងហើយមានតាមានក្បួនមានអីគាត់កើតពីការសមាធិរបស់គាត់ហ្នឹងប៉ុន្តែអាត្មាអត់ ព្រោះអ្នកខ្លាំងអ្នកប៉កែហ្នឹងទៅបាត់អស់ហើយអាទុកពេលវេលាមករៀនធោអនិច្ចំទុក្ខំអនត្តាពិតប្រកបនេះវិញវាមិនមានចិត្តដើម្បីទៅប្រឆាំងនឹងច្បាប់ធម្មជាតិតែសរុបមកវិញអ្នកសួរហ៊ុនសួរបន្តិចទេវាកើតពីណានឹងថាកើតមកពីការភ័យខ្លាចកើតមកពីការមិនយល់ពីហេតុផលរបស់ជីវិតនឹងឯងតែយល់ហើយគ្មានទៅ ទោះបីយើងនៅខ្លាចប៉ុន្តែបើកាលណាយើងយល់គឺយើងរកទីពឹងផ្សេងយើងអត់ទៅពឹងរបស់នឹងទៀតទេ